ថាតើមនុស្សយើងកើតមកពីណាស្អីបង្កើតមនុស្សយើងហើយក្នុងមនុស្សយើងនឹងមានអីខ្លះតាមពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់សម្ដែងតែសាសនាដតីគេថាព្រះអតិទេពអ្នកបង្កើតណាញោមណា សាសនាដតីខុសពីពុទ្ធសាសនាតែពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកបដិសេធ ថាគ្មានអ្នកណាបង្កើតទេរបស់នោះវាកើតតែខ្លួនវាទេ ពាក្យថាធម្មជាតិធម្មជាតិគឺធាតុនឹងវាកើតឡើងដោយអត់មានអ្នកណាបង្កើតទេវាកើតខ្លួនឯងតតនេះទេនឹងនិយាយពីធាតុនឹងសាសនាដទៃថាព្រះបង្កើតទាំងអស់ដីទឹកភ្លើងខ្យល់ឲ្យព្រះ បង្កើតទាំងអស់ តែពុទ្ធសាសនាពុទ្ធបដិសេធដាច់អត់ទទួលស្គាល់ទេរឿងព្រះបង្កើតពធម្មជាតិរបស់នោះវាកើតតគ្នាឥឡូវសំដែងទៅនឹងចៅឲ្យពុស្ដាប្រវេតិតងនឹងយើងទាំងអស់គ្នានឹងយល់តាមពុទ្ធសាសនាសួរថាព្រះសម្មាសម្ពុទ្ធលោកសំដែងថាធម្មជាតិគឺ វត្ថុធាតុដែលវាកើតឡើងមានដីទឹកភ្លើងខ្យល់នេះឥតមានបុគ្គលណាមួយបង្កើតទេវាកើតតតគ្នាទេសួរតធម្មជាតិដែលវាកើតមុនគេនៅលើលោកនេះមានអីធម្មជាតិដែលកើតឡើងលើលោកនេះមុនគេគឺអាកាសធាតុអាកាសៈអាកាសៈហ្នឹងបល័យប្រែ ជាខ្មែរទៅវាលលីងវាសូន្យទៅទេគ្មានអីទេ នៅលើពិភពលោកអត់មានអីទេណាគ្មានរូបយីទេញោមគឺលហលហេវតែម្ដងមុនគេបង្អស់ដល់អាកាសនឹងវាកើតលហលហេវអញ្ចឹងហើយអាកាសនឹងកើតបានខ្យល់ខ្យល់វាកើតក្នុងទីដែលលហលហេវទីដែលណែនតាន់អត់កើតបានទេនឹងបានន័យថាខ្យល់នឹងជាធាតុមួយដែលកើតចេញពីអាកាសអាកាសទីលហលហេវមុនគេ រីអាកាសនេះក្នុងគម្ពីរពុទ្ធសាសនាលោកសម្ដែងថាជាបុរាណធានធានវាមានយូរមុនគេមកឬលោកសម្ដែងថាម្ដាយធានមេដារបស់ធាតទាំងឡាយនឹងកើតចេញពីអាកាសនឹងមុនគេដល់ទី1កើតខ្យល់ខ្យល់នៅក្នុងអាកាសខ្យល់នឹងធ្វើចលនាដំណើរទៅវិលវល់ទៅវាបោកប៉ះទាំងកិច្ចគ្នា ខ្យល់មកគួចញោមបោកទាំងកិច្ចគ្នាទៅញោមលឺថានៅលឺសោបដេញក្ដាំងក្ដាំងរន្ទះកោយនៅលើមេឃខ្យល់ទាំងកិច្ចគ្នាពតដល់ខ្យល់ទាំងកិច្ចគ្នាហើយកើតបានភ្លើងញោមគេនេះពន្លឺភ្លើងព្រាតព្រាតណាហេបោបានន័យថាភ្លើងហ្នឹងកើតពីខ្យល់ហើយយើងមកកើតតគ្នាហើយណាខ្យល់បង្កើតបានភ្លើងឬភ្លើងកើតពីខ្យល់បោកគ្នាហើយ ភ្លើងបូកនឹងខ្យល់ក្តៅផងលះហើយផងសើមផងអញ្ចឹងកើតបានជាដីហ្នឹងបាននៃតែភ្លើងបូកនឹងខ្យល់អើបានជាដីក៏បានទឹកបើសងបានទឹកភ្លើងបូកនឹងខ្យល់ទៅកើតបានទឹកព្រោះវាក្តៅវាឡើយស្អាតស្អាតខ្ញុំមកយើងកាលណាតែយើងស្អាតស្អាតមានជាតិញើសជាញ៉ា បាននេះថាតឹងនោះកើតពីភ្លើងហើយនឹងខ្យល់វាចេះតែបង្កើតតបោកគ្នាដល់ទឹកកើតរួចហើយទឹកភ្លើងខ្យល់អ្នក3នាក់នឹងបង្កើតបានជាដីកើតបានជាដីដូចថាវាក្តៅផងលះហើយផងជាងទៅវារឹងកើតបានជាដី ត្រង់នេះអាត្មាហើយមុនគេរៀនឃើញ ប៉ាន់វាគ្មានហេតុអីដែលគូចាអាត្មានៅតែមិនជឿហ្នឹងវិញមិនទំនោរទឹកប្រកបកើតជាដីរឹងអញ្ចឹងឯងមិនសូវជឿខ្លួនឯងប៉ុន្តែទេសកាលអីញោមមួយពេលមួយអាត្មាទៅស្រុកអាមេរិកទៅរដ្ឋវិជ្ជញាញោមញាតហ្នឹងគេនិមន្តឯកូនមិនទៅមើលរូងភ្នំកៅ skyline រូងភ្នំធម្មជាតិបុរាណ ហើយវាមានអាថ្មដោះច្រងឲ្យធ្លាក់មកដូចជាជាទឹកជាជាឈើជាចង់ណាញោមឲ្យស្រក់មកក៏អញ្ចឹងចូលទៅមើលរូងធំជ្រៅចោតចោតច្រងអ្នកដែលនៅមគ្គុទេសហ្នឹងគេប្រាប់ទៅនេះថ្មនេះពីមុនមកជាទឹកទេបើអូស្រក់ដល់យូរទៅវាកថ្មហ្នឹងមានពើឃ្យូលឿងកំហមណាដល់អញ្ចឹងភ្ញាក់ខ្លួនព្រោះពួកនោះអ្នកវិទ្យាសាស្ត្រគេមិនចេះថាតបដាទេពួកវិទ្យាសាស្ត្រ ជឿគេថាអូមែនហើយអស់សង្ស័យប៉ុន្តែរឿងថ្មដែលគាត់នៅ ក្នុងសម្ពៅយើងមានណាខ្ញុំគេហៅថាអង្ការស្លាដូចគ្នាខ្ញុំទៅមិញចេះដូចគ្នាអើដូចគ្នាទាំងអស់បើអាត្មាអត់ដែលដឹងទេទៅដូចនិយាយបានអានឹងដីនេះវាកើតពីទឹកភ្លើងខ្យល់វារួមនេះបង្កើតបានដីរួចហើយដីទឹកភ្លើងខ្យល់នេះ រួមគ្នាបង្កើតបានជីវិតពីរនៅលើផែនដីណាជីវិតពីរជីវិតមួយ ភាសាបាលីថាឧបាទិនកសង្ខារជីវិតដែលមានវិញ្ញាណគ្រប់គ្រងជីវិតដែលមានវិញ្ញាណក៏គឺមនុស្សយើងឯងមនុស្សពោសត្វដេរិឆានគូក្បីឆ្កែឆ្មាមិនទាសត្វគោកទាំងអស់នេះសត្វតែមានវិញ្ញាណគឺមានចិត្តគ្រប់គ្រងទាំងអស់សង្ខារមួយទៀតអនុបាទិនកសង្ខារ គឺសង្ខារដែលអត់មានវិញ្ញាណគ្រប់គ្រងតែខ្ញុំមើលរុក្ខជាតិដើមឈើទាំងអស់មានជីវិតរស់លូតលាស់តែអត់មានវិញ្ញាណទេសង្ខារទាំងពីរនេះ កើតពីដីទឹកភ្លើងខ្យល់ឯអ្នកបង្កើតយើងនឹងកើតពីដីទឹកភ្លើងខ្យល់ឯអ្នកបង្កើតនេះមូលហេតុគឺថាព្រះឯណាបង្កើតអីដល់យើងមើលទាំងមូលយើងអត់ដឹងថាមានអីទេ បានព្រះសម្មាសម្ពុទ្ធព្រះអង្គធ្វើការវិភាគវិភាគលោក8ធាតុទាំង4នឹងឲ្យយើងមើលក្នុងកាយរបស់យើងនេះធាតុទី1ព្រះអង្គបំបែកមកឆ្អឹងសាច់សរសៃអារោមឬក៏ពោះវៀនតូចពោះវៀនធំអីទាំងអស់ដែលរបស់រឿងយើងចាប់បានហ្នឹងជាធាតុដីនោះបំបែកដាក់មកក្រុមមកនេះធាតុដី ទី2ធាតដែលរាវសើមជ្រាបមានញើ មានទឹកម៉ូតទឹកភ្នែកទឹកសបល់ឈាម ទឹកប្រមាត់អីជាដើមនោះធាតទឹកដាក់មកមកក្រុមទៀតឃើញធាតទឹកមួយទៀតធាតភ្លើងខ្លួនយើងក្តៅអ៊ុនអ៊ុននេះនឹងធាតភ្លើងហើយទី3មកមកក្រុមហើយមួយទៀត អ្វីដែលញ៉ាំងកាយយើងឲ្យកម្រើកឲ្យកក្រើកបាន យើងដើរឈោបាននិយាយអីបាននោះហើយនឹងដង្ហើមចេញចូលរបស់យើងជាធាតុខ្យល់កាយរបស់យើងកម្រើកបានខ្យល់ទេណាញោមអ្នកបញ្ជាឲ្យកម្រើកបានញោមមនុស្សតើអស់ខ្យល់ស្រាប់ទៅស្ដោកស្ដឹងមានកម្រើកបានទៀតដល់លោកវែងមកមានដី ទឹកភ្លើងខ្យល់ម្ល៉េះ ហើយប្រកបដោយវិញ្ញាណជីវិតនឹងមកជ្រោកផ្ញើនឹងនឹងឯងណាបានធាតុដីទឹកភ្លើងខ្យល់ទាំង4ហ្នឹងតែទៅ ជារូបកាយយ៉ាងបានហ្នឹងខ្ញុំមកអត់មានអីទេ មានតែប៉ុណ្្នឹងឯងហើយបានធាតុទាំង4នេះព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាខ្យល់ត្រោទឹក ទឹកត្រោដីដីត្រោជីវិតពីរនេះជាបែបវិទ្យាសាស្ត្រទាំងអស់យកមកមកខ្យល់ត្រោទឹកពពកស្អិតទឹកទាំងអស់ពពកដែនដែននៅស្របជុំវិញផែនដីគឺខ្យល់ទេអ្នកត្រោត្រង់ណោស្រូបឲ្យទឹកស្រូបផែនដីបានទឹកហ្នឹងត្រោទឹកនឹងត្រោដីទៅទៀតខ្យល់ត្រោទឹកទឹកត្រោដីដីត្រោជីវិតពីរហ្នឹងឲ្យ រស់រានមានជីវិតនៅបានវាអាស្រ័យគ្នាអញ្ចឹងមានធាតខាងក្នុងនិងធាតខាងក្រៅធាតខាងក្នុងគឺកាយដីទឹកភ្លើងខ្យល់ធាតខាងក្រៅដីទឹកភ្លើងខ្យល់វាជួយទ្រទ្រង់អាស្រ័យគ្នាទៅវិញទៅមកញោមមកមកយើងពិសាបាយនំចំណីទៅ ទៅជួយទ្រទ្រង់ធាតដីយើងពិសាទឹកជួយទ្រទ្រង់ធាត ទឹកកម្ដៅខាងក្រៅជួយទ្រទ្រង់កម្ដៅខាងក្នុង ខ្យល់ខាងក្រៅជួយត្រត្រង់ខ្យល់វាអាស្រ័យតាកតងគ្នាដីទឹកភ្លើងខ្យល់ខាងក្រៅជារូបកាយយើងបើមិនមានខាងក្រៅជួយត្រត្រង់អត់នៅទេខ្ញុំបែកធ្លាយហើយខ្ញុំមើលសប្តាហ៍ថ្ងៃអ្នកប្រាជ្ញខាងវិទ្យាសាស្ត្រគេបង្កើតយានអវកាសគេធ្វើដំណើរទៅភពព្រះទឹកច័ន្ទគេពុទ្ធប្រសាសនាគេទៅមើលភពណាដែលអាចសัตว์លោកមនុស្សទៅរស់នៅបានណា អីភពដែលមនុស្សទៅរស់នៅបានលកឹងដានដល់ភពនោះវាមានធាតុ4ដីទឹកភ្លើងខ្យល់ប្រមនៅនឹងបានរស់បានតែយើងភពមនុស្សលោកផែនដីយើងជាភពមួយហ៎ភពនេះវាមានដីទឹកភ្លើងខ្យល់បានមានជីវិតរស់នៅបានភពណាដែលខ្វះធាតុណាមួយអត់នៅបានទេយើងមកមកមានព្រះឯណាអ្នកបង្កើតអត់មានទេពេលរូបរាងកាយរបស់យើងនេះ វានៅក្រោមឥទ្ធិពលរបស់ដីទឹកភ្លើងខ្យល់នឹងឯងនៅក្រោមឥទ្ធិពលដីទឹកភ្លើងខ្យល់កាលណាមនុស្សដែលអនិច្ចកម្មទៅស្លាប់ទៅសួរថាម៉េចបានចឹងថាមកពីធាត4ហ្នឹងវាឈប់នៅជាមួយគ្នាបានហើយឈប់រួមឈប់សាមគ្គីនេះហើយវាប្រតិកម្មដីទឹកភ្លើងខ្យល់អត់នៅជាមួយគ្នាទេវាមានដំណើរ សួរថាតើប្រតិកម្មអ្នកណាចេញមុន ធ្វើដំណើរចេញមុនគេធ្វើដំណើរចេញមុនគេគឺខ្យល់ខ្យល់ទាំងហើមចេញទៅស្លាប់ដាច់ខ្យល់មុនគេទី2បានធាតទឹកចេញទៅក្រោយ អធិភ្លើងចេញបន្ទាប់ទី3បានធាតទឹក ទី4អសតធាតដីអតិធាតទាំងឯង សួរថាធាតទាំង4ហ្នឹងដែលវា បែកគ្នាទៅឈុំនៅជាមួយគ្នាបានទៅឯណាតែទៅណាខ្យល់ទៅនៅជាមួយពួកខ្យល់វិញទៅភ្លើងទៅនៅជាមួយពួកភ្លើងវិញទឹកទៅនៅជាមួយពួកទឹកវិញសល់ក្រោយគេគឺអថេគឺដីនឹងឯងនៅសល់ឆ្អឹងហើយសល់ក្រោយទៀតមានពិបាកតែណាទីគេទៅអស់ហើយខ្លួនឯងនៅនឹងទៅមិនបានអថេទៀតញោមមើលមក ក្នុងរូបកាយមនុស្សយើងមានតែប៉ុណ្ណឹងរួចយើងសន្មត់ថាតែនេះមនុស្សស្រីនិងមនុស្សប្រុសនេះសត្វដេរឆានគោក្របីអីពុទ្ធសាសនាថានេះយកាយើងសន្មត់ទេគេសម្មតិសច្ចៈយើងគ្រាន់តែសន្មត់ដើម្បីសម្គាល់គ្នាគេថាមនុស្សប្រុសមាន រូបរាងម៉េចមនុស្សស្រីរូបម៉េចសត្វដេរឆានគោក្របីយ៉ាងម៉េចអានឹងចឹង ដល់កាលណាធ្វើការវិភាគបំបែកទៅ វាឃើញថាដីទឹកភ្លេងខ្ជិងចន្ទលែងមាន ស្រីប្រុសមនុស្សសត្វអីកោបរមត្តសច្ចៈគឺវាប្រកបក្នុង មនុស្សក្នុងសត្វមានតែដីទឹកភ្លើងចោលហ្នឹងយកមកមើលសាសនាដតេគេថាព្រះបង្កើតគ្រាន់តែថាដែលឃើញព្រះណាមកតុបតែង បើថាធម្មជាតិដីទឹកភ្លើងចោតដែលព្រះសម្មាសម្ពុទ្ធសម្ដែងបានវិច្បាស់លាស់ប្រកបតំណាងអាចបានសាសនាដតីគេថាព្រះជាអ្នកបង្កើតដីទឹកភ្លើងខ្យល់បើយើងប្រើដីថាប្រើទឹករបស់ព្រះត្រូវដឹងគុណព្រះត្រូវសុំព្រះសិនសង់ផ្ទះត្រូវក្រុងពលីបួងសួងសុំដីព្រះប្រើសិនមិនអញ្ចឹងព្រះដាក់បណ្ដាសាឲ្យណោចអស់ តែព្រះសម្មាសម្ពុទ្ធមានណាបង្កើតមានណាម្ចាស់យើងប្រើទៅអានេះគឺរបស់កើតជាមានម្ចាស់ហ្នឹងក៏ពិបាកទៅសុំណាណាពុទ្ធសាសនាអញ្ចឹងប៉ុន្តែសាសនាដទៃគឺកេរវាទៅដាក់តែតែអានេះរបស់ព្រះទេ យើងប្រើរបស់ព្រះត្រូវដឹងគុណព្រះត្រូវគោរពសំព្រះនឹងសូមឲ្យញោមញាតិជានឹងផ្នែកពុទ្ធសាសនានិងសាសនាដតីតែប្រពន្ធអត់មានទេលោកតាគ្មានអាណាបង្កើតទេអានឹងប្រើទៅបើបញ្ញប្រើទៅរបស់ចឹង អានឹងមកខាងក្រៅអ្នកវិទ្យាសាស្ត្រញោមគេថាវាខ្លាយកំឡាយមកអានឹងអញ្ចឹងគេរកឃើញបណ្ណាឥឡូវយើងមិននិយាយវិទ្យាសាស្ត្រទេយើងនិយាយពីដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងអញ្ចឹងបានថានេះចុងក្រោយទាំងយើងទាំងគេទាំងអស់នៅសល់ធាតដីអតិធាតនឹងឯងជាសំណល់ចុងក្រោយនឹងរិទ្ធកិរិយាដែលលោកអ្នកម្ចាស់ប៉ុនលោករៀបចំ ក៏ធ្វើចេតដីបញ្ចុះអធិធានថាតើធ្វើនឹងដោយហេតុអីដែលនាំឲ្យធ្វើអញ្ចឹងណាថាហេតុដែលឲ្យអ្នករស់ជាភរិយា ជាស្វាមីកូនចៅទាំងអស់ធ្វើជាចេតដីបញ្ចុះអធិធាន របស់ស្វាមីរបស់ពុកម្ដាយនេះគឺកើតឡើងពីកតញ្ញូតាធម៌ដឹងគុណអ្នកដែលរស់នឹងដឹងគុណ បុព្វការីលោកឪពុកអ្នកម្ដាយដូនយាតា ដែលលោកបានធ្វើកិច្ចការងារដ៏ល្អដល់យើងលោកចិញ្ចឹមបីបាច់ថែរក្សាអប់រំទូនមានព្រិនបដៅក្នុង ជីវិត របស់យើងទាំងអស់ធ្វើសេចក្តីល្អមកលើយើងបាន ជាយើងកូនចៅនេះ មានជីវិតរបៀបជីវិតរស់នៅ ដោយល្អប្រសើរបរិបូរណ៍ត្រង់ហ្នឹងឯងដែលហៅថាគុណហ្នឹងលោកធ្វើមកគឺយើងអ្នករស់ ត្រូវដឹងគុណដល់បុព្វការីជននោះដោយការដែលដឹងគុណមិនដឹងគុណត្រឹមយោធាទៅបញ្ចុះទេដឹងគុណតាំងពីលោកមានជីវិតរស់នៅម្លេះលោកចាស់ជារាទៅកូនចៅត្រូវចិញ្ចឹមបីបាច់ថែរក្សាដោយបច្ច័យទាំងឡាយ4គ្រឿងឧបភោគបរិភោគនេះជាកិរិយាដឹងគុណណាស់ដឹងគុណកាលលោកនៅរស់ក្នុងភាសាណាញោមលោកអ្នកប្រាជ្ញពុទ្ធសាសនាថាធ្វើបុណ្យកែភ្លឺ ញទាំងអស់គ្នាយើងជូនឲ្យតែមេដាបេដាលោកឃើញលោកទទួលយកយើងដែលជូនជាកូនឃើញលោកទទួលយកយកទៅប្រើប្រាស់សបាយរីរាយលោកតាធ្វើបន់ខែភ្លឺធ្វើ100ដងបាននឹង100ដងហើយសម្រាប់លោកលះលោកទៅហើយថាធ្វើបន់ខែល្ងាចកិនតែប្រព្រឹត្តទៅតាមសាសនាទេតែបានថាខែល្ងាចប្រមើគ្នាវាមិនឃើញបុព្វការីជន លោកកំភ្លៀសលោកតែមិនដែលមកបង្ហាញរូបប្រាប់យើងតែកូនអើយចៅហើយឥឡូវម៉ែឪទៅនៅស្រុកនេះភូមិនោះតែកំណែទៅក៏សូនយើងនឹកគាត់កំណឹងទៅណាមកឯណារកវាមិនឃើញក៏ប៉ុន្តែដោយអំណាចយើងជាបុគ្គលមានធ្វើកតញ្ញូជាអ្នកដឹងគុណលោកនៅមិនស្ងៀមបំភ្លេចមិនបានទេត្រូវតែធ្វើតបទៅទៀត ដូចជាសាងចេតិយបញ្ចុះអធិធិតង្កល់ទុកនឹងជាគ្រឿងដែលតបគុណដល់លោកនឹងពោតបស្នងសងគុណហើយ នឹងមានធ្វើតិកណានុបទានពោប្រគៀនផ្កាត់ដល់ប្រសង់ដើម្បីឲ្យទិកុសលទៅ អានឹងជាកិច្ចដែលតបគុណដូចទៅគ្នាដូចត្រង់ណេះញោមញាតពុទ្ធបរិស័ទអ្នកកាន់ពុទ្ធសាសនាហ្នឹងក៏ស្ពិនច្រឡំច្រើនណាស់ ប៉ិនច្រឡំដោយសារឃើញមនុស្សស្លាប់គេទៅនិមន្តប្រសង់មកសូត្រធើច្រឡំមែនទេគិតថានិមន្តប្រសង់មកសូត្រធើឲ្យខ្មោចស្ដាប់ឲ្យខ្មោចស្ដាប់វាទៅថាពុទ្ធសាសនាមាន ប្រយោជន៍នឹងខ្មោចអានឹងខុសមួយទៀតកាន់តែធំកាន់តែឆ្ងាយទៅទៀតហើយពុទ្ធសាសនាអត់មានតេតងនឹងខ្មោចទេតែសោះញោមហើយ សិក្សារៀនសូត្រក្នុងគម្ពីរត្រៃបិដកប្រទើ84000មិនឃើញមានតាកតងអីនឹងខ្មោចសោះប៉ុន្តែញោមញាតភ្នែកធ្លាប់ឃើញតិចធ្លាប់ឮធ្វើតតកាលណាមានមនុស្សស្លាប់គេនិមន្តប្រសង់មកសូត្រធើគឺថាសូត្រធើឲ្យខ្មោចនឹងស្ដាប់នេះអត់បានរៀនសូត្រអវិជ្ជាតែខុសឆ្ងាយឡើងជ្រៅឡើងពេញឡើង អត់ដល់អញ្ចឹងដល់ញោមមានទៅខ្វល់អីថាមានប្រយោជន៍ក្នុងខ្មោចនឹងស្អញមិនទាំងកើតខ្មោចមានទៅលវល់អីនឹងក្រតនៈមួយធំណាស់បើបានសំយរិយថាมันមានតាកតងអីនឹងខ្មោចទេញោមអាចកម្មវិធីធ្វើតិកណានុពទានងប់ទៅមុនសង្ស័យញោមញាតអ្នករស់កូនចៅទេទៅនិមន្តមកសោតនោះមិនមែនខ្មោចទៅនិមន្តមកសោតទេអត់ទេនេះកម្មវិធីអ្នករស់ទេ សូមឲ្យញោមញាតជ្រាបខ្មោចស្លាប់ហើយញោមសួរតែវិញ្ញាណស្លាប់ជីវិតស្លាប់ស្អីដែលស្លាប់មុនជីវិតនឹងទៀតសំដែងអស់ជើងគេទៅចោលមុននឹងជីវិតចេញទៅ វិញ្ញាណចេញពីរូបកាយទៅងាប់ទៅទ្វាទាំង5ងាប់មុនងាប់មុនជីវិតបល័យថាបញ្ចទ្វារាវចនៈ ស្លាប់មុនស្លាប់ទី1គឺភ្នែកភ្នែករបស់យើងអ្នកចិត្តស្លាប់ អត់មើលអីឃើញទេយកពន្លឺទៅដាក់ឲ្យមើលឃើញវាហៅថាចក្ខុវិញ្ញាណនោះវាស្លាប់ហើយព្រោះយើងស្គាល់រូបដោយសារភ្នែកដឹងស្គាល់រូបគេហៅវិញ្ញាណដឹងប្រពន្ធឯង តជីសោតវិញ្ញាណបាលីដឹងសំឡេងអីអីព្រោះតជីឬសូឡានអីយើងដឹងអូសូឡានហ្នឹងគេហៅវិញ្ញាណឯទទួលជាមកក្លិនក្អូបក្លិនឈ្ងុយតែមកប៉ាយើង ដឹងអានេះគេខៀនវិញ្ញាណវិញ្ញាណដឹងព្រោះជាមកហ្នឹងដឹងក្លិនអាជីវហាវិញ្ញាណដាតយើងដឹងរសជូរចត់ប្រៃផ្អែមអីទាំងអស់តែដាក់ដឹងដឹងឯសានណាគេជីវហាវិញ្ញាណវិញ្ញាណគឺអ្នកដឹង កាយវិញ្ញាណស្អែកមកប៉ះខ្យល់អីក្តៅតិចមកប៉ះកាយយើងដឹងបានហៅកាយវិញ្ញាណដឹងនេះហៅទ្វាទាំង5នោះដឹង មុននឹងស្លាប់ទ្វា5នេះបាត់អត់ដឹងទេអ្នកណាធ្វើអីក៏មិនដឹងដែរបានជីវិតនឹងចេញទៅក្រោយគេខ្ញុំគិតមើលមកមិនកើតដែលមិនទាំងងប់ផងទទួលរូបទទួល សម្លេងក្លិនអីមិនបានផងចិត្តរំងាប់ទៅទីមាន អីស្ដាប់វាអត់ទេ មិនតាកតងខ្មោចអ្នកដែលស្លាប់អស់ហើយមានតែផលរបស់អំពើដែលខ្លួនធ្វើតែពីមនុស្សនឹងបនបាបអីប៉ុណ្ណាយកប៉ុណ្ណឹងឯងទៅតែធ្វើអីតទៀតអត់មានទេជាអ្នកទទួលយកផលរបស់កម្មដែលខ្លួនធ្វើប៉ុណ្ណឹងទេអត់មានទេមានតាណាធ្វើតាណា ដែលខ្មោចត្រូវមករៀននោះអត់មានកម្មណាដែលខ្មោចត្រូវមកធ្វើបានអត់មានតែស្លាប់ហើយដាច់អស់ហើយ បើអញ្ចឹងពុទ្ធសាសនាតេតងតែនឹងមនុស្សរស់ទេមិនសមញោមជាលុបមួយចេញញោមណាអូច្រើនណាស់ដែលយកឡើងលុបចេញថាពុទ្ធសាសនាតេតងតែនឹងមនុស្សរស់ទេតែនឹងមួយវិញមួយទៀតញោមណាយពុទ្ធសាសនាធ្វើសិលទានតើមនុស្សចាស់ទេបានគេធ្វើនៅក្មេងៗអត់ធ្វើទេកាន់តែខុសទៅទីខុសត្រួតលើខុស ហ្នឹងហើយនេះវាខុសកាន់តែត្រួតអាខុសបោតលើខុសកាន់តែច្រើនទៅទៀតណាយើងសិក្សារៀនទៅมันឃើញ មានកលែងតាណាដែលថាមនុស្សចាស់បានឲ្យទៅធ្វើបន់ទានទេតាមពុទ្ធសាសនាលោកឲ្យអប់រំតាំងពីកូននៅតូចតូចមកឃើញទេតើតើឲ្យយើងអប់រំកូនយើងឲ្យមានសិលធម៌ណាល្អ ពុញចាស់តើក៏មានធ្វើអីអាក្រក់ទីខ្ញុំពេលក្មេងក៏ធ្វើអាក្រក់ពេលចាស់ក៏ឈប់ធ្វើហើយអានេះដែលធ្វើអាក្រក់នៅតែក្មេងនៅតែកំមុំកន្លោះយុវវ័យដែលធ្វើអាក្រក់អានឹងដែលត្រូវគេអប់រំពួកនឹងឲ្យធ្វើល្អណាតាកតងតែនឹងជីវិតមនុស្សរស់ទេនឹងសំយមញាតជ្រាបយ៉ាងអុយថាតាកតងមនុស្សរស់មិន ធឿដែលព្រះអង្គសម្ដែងឲ្យមាន84000ធម្មខណ្ឌគេរៀបទៅមាន3ក្រុម3ពួកក្រុមទី1គឺព្រះវិន័យ3ដកមាន21000ធម្មខណ្ឌទី2គឺប្រសូត3ដក20000ធម្មខណ្ឌ21000ធម្មខណ្ឌទី3ព្រះអភិធម្ម42000ធម្មខណ្ឌបូកទៅ84000ធម្មខណ្ឌ ញោមញាតជ្រះថ្លាកសាងកំពីបត្រៃបដកសប្ថ្ងៃនឹងហែទៅប្រគិនប្រសងគ្រប់តវត្តធ្វើនឹងមិនបីដកមិនស្ដាប់តែប្រសងទេញោមញាតបរិស័ទក៏ត្រូវតែរៀនដែរអានឹងឲ្យបរិយតិទ្រឹស្ដីរបស់ដែលពុទ្ធលោកសំដែងសិលព្រះវិន័យជាតួសិលឲ្យបរិស័ទអប់រំកាយនិងវាចារបស់យើងឲ្យស្អាតយកមកលាងជំរះ ព្រះសោតគឺសមាធិអប់រំចិត្តលាងជំរះចិត្តយើងឲ្យស្ងប់ស្អាតព្រះអភិធម្មគឺបញ្ញាធ្វើឲ្យយើងនឹងយល់អ្វីខុសត្រូវដឹងអាក្រក់ល្អទៀបខ្ពស់មាន ប្រយោជន៍ឲ្យប្រយោជន៍មានតែ3ប៉ុណ្ណឹងឯងព្រះត្រៃបិដកព្រះវិន័យព្រះសពអភិធម្មប៉ុន្តែមានឈ្មោះដតីថាសិលសមាធិបញ្ញាសិលសមាធិបញ្ញាគឺព្រះវិន័យព្រះសពអភិធម្មណា សិលសមាធិបញ្ញា ជាធឿដែល បរិស័ទត្រូវសិក្សាទ្រឹស្ដីយើងរក្សាសិលត្រូវសិក្សាពីសិលច្បាស់មានសិល5សិល8សិលបោសតសិលអតិរេកសិលសិល10និងសិល4និងរបស់ពូភិក្ខុនឹងមាននឹងហ្នឹងឲ្យអ្នកមានសិក្សាតាមហ្នឹងចេះទ្រឹស្ដីបានមកអនុវត្តជាពុទ្ធពាក្យទ្រឹស្ដីជាទ្រឹស្ដីទាំងអស់ សម្រាប់ឲ្យយើងអប់រំកាយវាចាចិត្តពីព្រោះកាយវាចាចិត្តរបស់យើងធម្មជាតិដែលយើងកើមកអត់ស្អាតទេណាញោមណាជាប់ដោយកិលេសកិលេសគឺគ្រឿងសៅម៉ងស្មោកគ្រោតទៅកាត់ទៅសម្លាប់ទៅលួចទៅប្លង់នេះជាធម្មជាតិដែលនាំមកគ្មានមេត្តាករណាអីទេអានឹងគេថាពួកកិលេស ទាល់តែយើងយកខឿនឲ្យព្រះសម្មាសម្ពុទ្ធសម្ដែងឲ្យទៅលាងជំរះទៅអប់រំកាយវាចាចិត្តយើងឲ្យស្អាតអានឹងជាពុទ្ធសាសនាអញ្ចឹងបើបើកាយវាចាចិត្តរបស់យើងធម្មជាតិគឺប្រកបដោយកិលេសអត់ស្អាតទេអត់ល្អទេហើយយើងនិយាយថា ព្រះធឿនដែលព្រះអង្គសម្ដែងនោះហើយជាថ្នាំជាឱសថក៏បានយកមកព្យាបាលបោកាយវាចាចិត្តយើងឲ្យស្អាតបរិសុទ្ធ ធ្វើឲ្យកាយវាចាចិត្តយើងស្ងប់ល្អនឹងប្រធានដែលព្រះអង្គសម្ដែងមានតិមានតិតងទៅនឹងជីវិតមនុស្សប៉ុណ្ណឹងឯងហើយប្រធាន84000សិលសមាធិបញ្ញានេះអានឹងជាអរិយមេអាចអដ្ឋង្គិកមេអាចសិលសមាធិបញ្ញាខ្ញុំអសិលមាន3 សមាធិមាន3បញ្ញា2បូកទៅ8ពើធ្វើ8 4ប៉ុណ្ណាជាអរិយមគ្គទាំងយមគ្គសម្រាប់ឲ្យបរិស័ទយកមកសិក្សាអប់រំកាយវាចាចិត្តរបស់យើងឲ្យស្អាតដើម្បីនឹងចេញចាកទុកនេះទៅរួចដោយសារធ្វើដំណើរតាមអរិយមគ្គគឺពើធ្វើដែលព្រះអង្គសម្ដែងខ្ញុំមកអត់មានតាកតងឲ្យទៅតាកតងទៅនឹងមនុស្សឲ្យតែមនុស្សអប់រំកាយវាចាចិត្តពីព្រោះព្រះអង្គទ្រង់យល់ ថានៅលើផែនដីនេះក្រោមមេឃគ្មាន អ្នកណាដែលមានដៃជះមានឥទ្ធិពល មាន បញ្ញាស្មើនឹងមនុស្សអត់មានទេសាសនាដតេគេថាព្រះអតិទេប្រកែជាងមនុស្សសាងមនុស្សសាងពពុទ្ធអត់ឯបដិសេធដាច់អត់មានទទួលស្គាល់តែមនុស្សប្រកែជាងទេវតា ជាងប្រអិនប្រព្រំអីទាំងអស់មិនអស់សំដែងអញ្ចឹងនឹងសូមញញឹកជ្រាប បានព្រះអង្គសម្ដែងធ្វើទុកឲ្យមនុស្សនឹងអប់រំកាយវាចាចិត្តខ្លួនឲ្យស្អាត បើវាគ្មានឆ្នាំគឺប្រទើយកទៅអប់រំទេមនុស្សធ្វើអាក្រក់ឲ្យផែនដីនឹងឆេះពិភពលោកសង្គមមនុស្សអត់បានសោកទេព្រោះកាយតិចរិតបច្ចេកតិចរិតមនោតិចរិតអំពើអាក្រក់ដែលកាយវាចាចិត្តកាលណាយកព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធទៅអប់រំទៅវាស្អាតល្អបើទៅជាកាយសុចរិតបច្ចេកសុចរិតមនោសុចរិតនោះសាង ជីវិតរបស់ខ្លួននឹងឲ្យសន្តិភាពល្អឲ្យកើតសេរីសួស្តីជាយមង្គលហើយម្យ៉ាងទៀតសាងសង្គមរបស់មនុស្សពិភពលោកឲ្យបានសុខមានប៉ុណ្ណឹងឯងធ្វើដែលព្រះអង្គសម្ដែងអត់ដល់ញោមមិនយល់រួចធ្វើរបស់ប្រពន្ធនឹងអត់មានទៅបួងសួងបន់សំសំណាណាតែណាញោមកុំច្រឡំទៀតធ្វើ84000ជាតិ ធ្វើដោយព្រះអង្គលោកបង្រៀនមនុស្សឲ្យធ្វើការទេសំញាញាយល់ប៉ុន្តែគណៈគិនិយាយជាបល័យគេថាកាយកម្មធ្វើការដោយកាយវិច័យកម្មធ្វើការដោយសម្ដីមនោកម្មធ្វើដោយចិត្តយើងវាមិនយល់ពាក្យកម្មហ្នឹងទេកម្មគឺការងារអំពើដែលធ្វើ ពុទ្ធសាសនាជាសាសនាបង្រៀនឲ្យ មនុស្សធ្វើការទេ អត់បង្រៀនឲ្យ មនុស្សដើរសុំគេទេអត់មានតែតែសោះ ហើយសប្តាហ៍ថ្ងៃហ្នឹងញោមញាតដែលមិនយល់ពីពុទ្ធសាសនាក៏នៅតែសុំគេនឹងច្រើនអូច្រើនអាត្មាឃើញហ្នឹងបានទេសនានេះបញ្ជាក់ថាបើជាងគុតពុទ្ធសាសនាពុទ្ធអត់អត់ឲ្យដើរសុំគេទេតែមនុស្សសុំគេថោកទាបណាពីសុំគេមិនដែលបានទៀតបាទ សំតាំងពីសក់ខ្មៅទៅសក់សំតែឃើញនរណាយកអីមកឲ្យទេឃើញអីដែលមានធ្វើតែខ្លួនឯងប៉ុន្តែ នៅតែមិនយល់អត់ដឹងជំនឿណាជំនឿអីមកជំនឿខ្វះបញ្ញានោះបើធ្វើបានខ្លួនឯងទាំងអស់កើតឡើងដោយកាយវាចាចិត្តដែលល្អរបស់យើងខំធ្វើបាន មានត្រឹមមានសម្បត្តិមានយសមានស័ក្តិអីទាំងអស់ធ្វើបានខ្លួនឯងមើលអត់យល់មកយើងខ្វះបញ្ញា ពោម្លោះហើយក៏នៅតែសុំគេនឹងឯងសុំគេមិនមែនពុទ្ធបរិស័ទទេណាញោមណាព្រះសម្មាសម្ពុទ្ធអត់ឲ្យយើងដល់សុំទានទៅយើងមានពោបញ្ញាមានអតិពលក្រណៃព្រយបញ្ញាហ្នឹងឯងដែលសាងជីវិតយើងឲ្យបានសុខសួស្តីហ្នឹងបញ្ញាហើយបញ្ញានេះកើតមកមានពូជស្រេចមានពូជបញ្ញាមកជាប់គ្រប់គ្នាមកស្រេច ប៉ុន្តែបើយើងមិនបានសិក្សារៀនសូត្រអក្សរសិល្ប៍វិជ្ជាអីទេបញ្ញាអត់រីកទេនៅតែប៉ុណ្្នឹងឯងញោមមើលអ្នកដែលអត់បានរៀនសូត្រលងងមានធ្វើអីវាមានអីទៅពង្រីកបញ្ញានោះឲ្យរីកអស់អត់ទេពេលដូចញោមញាតនៅតាមទីក្រុងបានសិក្សារៀនសូត្រអក្សរសិល្ប៍វិជ្ជាសាលាគេទៅគេថាបញ្ញាកើតមានដល់ញោមហ្នឹងឯងអតាំងពីបរិញ្ញាបត្រអនុបណ្ឌិតបណ្ឌិតអីទាំងអស់នេះសាររៀនសិក្សាទៅតាមភូមិហ្នឹង ធ្វើឲ្យមានបញ្ញា ទៅជាបញ្ញវន្តអ្នកមានបញ្ញាទៅបានធ្វើជីវិតឲ្យប្រសើរបញ្ញាវរិយដោយសារការរៀនសូត្រហើយអ្នកអត់បានរៀនសូត្រនៅតែអត់ចេះអត់ដឹងអីទេសំញញាជាតិបានតែការសិក្សារៀនសូត្រនោះសំខាន់ណាស់សម្រាប់មនុស្សពុទ្ធសាសនាពុទ្ធឲ្យតែមនុស្សរៀនតែបាន បំបត្តិសក្តីល្ងងបានខ្ញុំមក កិលេសក្រោតគ្រាតលោភៈទោសៈមោហៈអាលោភៈហ្នឹងគឺចង់បានហួសប្រមាណហ្នឹងហួសកម្លាំងរបស់ខ្លួនព្រោះព្រឹកអំពើអាក្រក់ទោសៈកំហឹងកើតឡើងនឹងក៏ទៅបៀតបៀនអ្នកដទៃឆ្លោះប្រកែកឬទៅកាប់ទៅស្លាប់គេណាហ្នឹងមោហៈគឺសេចក្តីល្ងងមោហៈគឺទួនល្ងងលោកឲ្យយើងលះលោភៈទោសៈមោហៈចេញលះបានដោយសារ យើងសិក្សារិះសាមោហៈជាប្រភព ដែលអាចកើតលោភៈទោសៈមកអានឹងទាំងអស់កាលណាយើងសិក្សាទៅរៀនសូត្រមានបញ្ញាភ្លឺស្វាងបំបត្តិសេចក្តីល្ងិតទៅយើងយល់សេចក្តីល្អសាងជីវិតយើងឲ្យបានសុខសួស្តីណាសូមញញៀតជ្រាបចេះបានពុទ្ធសាសនាមានការងារណាជាប្រភពនៃសេចក្តីសុខជោគជ័យសួស្តីរបស់មនុស្សហ្នឹង សុំគេគឺអត់ទេញោមឈប់ណាឈប់សុំគេអត់បានទេមិនពុទ្ធសាសនាទេ អានឹងមួយញោមញាតអត់ដឹងអិនដើផ្លូវនឹងច្រើនណាស់បងអាសុំគេអាត្មានិយាយហ្នឹងបួងសួងសុំសុំតែដីគេបង្កើតអមបានសុំគេទេ អទេវតាដាក់បណ្ដាសាហ្នឹងឲ្យរោស៊ីមានអីទៅទៀតពេកតែប្រពន្ធថាមានអាណា បង្កើតអត់មានអាណាបង្កើតទេ របស់វាកើតខ្លួនឯងយើងប្រើទៅសំបីតែរូបរាងកាយរបស់យើងនឹងគេថាព្រះ បង្កើតប៉ុន្តែតែអានឹងដេកទឹកភ្លឹងចុះណានេះអាត្មារៀបរាប់សំណាញ់មិនដឹងកើតតែពីដេកទឹកភ្លឹងចុះមានណាអត់រួចគេថាអាងទៅលើតែព្រះបង្កើតទាំងអស់ទេវតានេះប្រកែទាំងអស់សាងមនុស្ស តែប្រពន្ធថាគ្មានទេទេវតាអត់ប្រកែទេមនុស្សទេ ប្រកែជាងទេវតាព្រះសម្ដែងអត់ឲ្យតម្លៃទេវតាទេពុទ្ធសាសនាឲ្យតម្លៃមនុស្សលោកថាបើគ្មានមនុស្សធ្វើល្អទេវតាក៏អត់មានដែរណាលោកថាប្រាប់ហើយបញ្យល់យើងហេតុផលយើងឲ្យច្បាស់ទៀតឥឡូវសួរថាមនុស្សធ្វើល្អទៅកើតជាទេវតាមានប្រមាមានប្រមាណថ្នាក់ត្រឹមណាថ្នាក់ទី1 ញោមញាតបានអប់រំកាយវាចាចិត្តរបស់ខ្លួនដោយធ្វើដែលព្រះអង្គសម្ដែងហើយណាប៉ិនមាននៅថ្នាក់ទៀបគេហៅកម្មាវចរកុសលចិត្តចិត្តស្អាតបរិសុទ្ធហើយតែវាមិនទាន់ដាច់វាជាប់ជំពាក់នឹងកម្មគុណ5រូបសម្លេងក្លិនរសសម្ផស្សនេះគេកម្មាវចរកុសលជាប់ជំពាក់ណាស់ណា ដល់អស់ជីវិតទៅទៅកើតក្នុងឋានទេវតា6ជាន់ឆោកម្មាវិចរសួរហ្នឹងព្រោះទេវតាលោកមានទេវបុត្រទេវធីតាទេវតាមានប្រពន្ធកូនដូចតែមនុស្សដែរលោកបរិភោគមហូបអាហារដូចមនុស្សដែរប៉ុន្តែរបស់នោះវាជាទឹកសម្រាប់មនុស្សយើងតែលផលិតទាំងអស់មានចង្ក្រានមានឆ្នាំងអីសម្រាប់ស្លដាំតែទេវតាមិនមានទេ គេហៅទៅនឹងទេវតានឹកចង់អីប្រាថ្នាអីរបស់នោះកើតទៅតាមចិត្តគេហៅទៅជាទៅប្រើប្រាស់ទៅប៉ុន្តែប្រើប្រាស់អត់សល់ទេទេវតាបរិភោគមកហូបអត់សល់ទេបើតែឆ្អែតអស់ហើយបបាក់យកទៅចាក់ចោលអីទេអានេះវាចេះរបស់ទៅរីមកហូបទេវតាដែលជាទៅអត់មានកាមានសំណល់ទេវតាសោយទៅ រសជាតិឲ្យវាជ្រាបទៅតាមសាច់សរសៃអត់មានកាកសំណល់ទេមនុស្សយើងមានកាកសំណល់មកបបាក់ធ្វើបន្ទប់ទឹកទៅអីវាខុសគ្នាចឹងអានឹងចឹងបងអានឹងទេវតាជាប់ដោយកម្មគុណ5ណារិទ្ធទេវតាសម្ពុតខោអាវអត់ដែលមានញើសមានក្អែលអីប្រឡាក់ព្រោះខ្លួនទេវតាគ្មានញើសទេតាមកម្ពីលោកសំដែងប្រាប់ប្រើមកជីវិតมันមានហាងបោកគក់អីទេទេចឹង ហើយទេវតាមានកម្រងផ្កាមកកម្រងគ្រប់ទេវតាផ្កាកម្រងនៅស្រស់ញញឹមនៅតែមានក្លិនក្រអមមកជីវិតទេវតាអត់មានចេះស្ពិតពូនអីទេចាទេវតាបណ្ណទេវតាដល់អស់ជីវិតចុតិលោកមានហេតុមានញើមានចេញញើអូសម្ពត់ខោអាវមានធូលីមកប្រឡាក់ហើយហើយកំរងផ្កាស្ពេចហើយសពូនហើយ វិទីកន្លែងក្រេដែលតែងផ្ទុំអីធ្លាប់ទៅអង្គុយបានសុខអាបានសោកមានបៃតិសមមនុស្សអដន់នោះទៅអង្គុយក្តៅកាហាយរសាប់រសល់រសែសោះហើយបងអុយទេវតាដឹងខ្លួនថានឹងការដែលខ្លួនត្រូវអស់អាយុហើយសញ្ញានឹង5ចឹងហើយបានមេកាថាមានអាសួនសួនច្បារមួយនៅក្នុងឋានសួនហ្នឹងបង ទេវតាទៅកំសាន្តសួន ទៅបំបត្តិសេចក្តីទុក្ខភ័យណាពីសេចក្តីស្លាប់បាត់ណាដល់ហ្នឹងក៏ចត់តិអស់អាយុចុះមកកើតជាមនុស្សទៀតឬទៅឡើងទៅលើបន្តទៅទៀតអានឹងទេវតាអញ្ចឹងនៅយមណានេះអប់រំចតនៈទី1ហើយចុះអប់រំចតនៈទី2ចម្រើនសមាធិកម្មដ្ឋាន អប់រំចិត្តឲ្យឡើងខ្ពស់ចូលទៅកាន់អបណាសមាធិឬបឋមฌានទុតិយฌានฌានទី1ទី3ទី4ចិត្តនឹងវារំដោះចេញពីកិលេសមកព្រោះចិត្តយើងធម្មតានៅក្រោមអាណានិគមរបស់កិលេសណាញោមណាគ្រប់តែគ្នាណាមិនដែលធ្វើអីដែលខ្លួនឯងធ្វើអីតាកិលេសនឹងវាប្រើទេតា អកម្មឆន្ទៈជាបតិថៃនមិទ្ធិឧត្តចៈគុកចៈវិចិត្រចៈអានឹងឯកិលេសដែលបញ្ជាចិត្តយើងឲ្យធ្វើបើនៅក្រោមអាណានិគមឥឡូវកាលណា ចម្រើនសមាធិអប់រំចិត្តចិត្តនោះរំដោះចេញពីអាណានិគមរបស់កិលេសហ្នឹងមកមានសិទ្ធិសេរីភាពខ្លួនឯងជាកុសលតែម្ដងគេហៅថារូបាវចរកុសលចិត្តស្អាតឬរូបាវចរកុសលភូមិ ពួកនោះដល់អស់ជីវិតទៅទៅកើតក្នុងឋានព្រំ16ជាន់មានរូបឋានព្រំ6ដល់10ជាន់មានរូបហើយអប់រំចិត្តថ្នាក់ទី3គេហៅថាអរូបាវិចកសលចិត្តឬអរូបឈានហ្នឹងលោកចម្រើនឈានលោកមិនយករបស់មានរូបមកជាទីតាំងយកអាកាសទៅទេរហូតគ្មានអីទេទីតាំងចិត្តដល់បាន សម្រេចឈានគេហៅអរូបាវិចកសល ចិត្តឬអរូបាវសោកសលជានឬដល់អស់ជីវិតទៅ ទៅកើតក្នុងឋាន ព្រំអត់មានរូប4ជានយ៉ាងអប់រំចិត្តថ្នាក់ទី4លោកុត្តរៈចិត្តគឺចិត្តរបស់ព្រះអរហន្តមាន ព្រះសម្មាសម្ពុទ្ធជាដើមបានហៅថាលោកុត្តរៈចិត្តប្រចិត្តរបស់លោកអប់រំអស់ហើយកិលេស អប់រំដោយសិលសមាធិបញ្ញាអរិយមគ្គនឹងឯងកំចាត់អស់កិលេសក្រូតក្រៀតកិលេសចិនកណ្ដាលកិលេសចិនអស់ស្អាតចេះបោត្រូវញោមចង់ដឹងថានេះគេហៅនិព្វានកិលេសហើយព្រះអរហន្តនិព្វានតែខណ្ឌលំទៅនិព្វានលោករស់នៅតែកិលេសអស់លីងញោមចង់ដឹងថាចៅពូលោកនិព្វានកិលេសតែយ៉ាងណាទៅចិត្តរបស់លោក ថាពួកលោកនេះដែលអស់កិលេសហើយលោកអត់ភ័យខ្លាចទេសំបីសេចក្តីស្លាប់ក៏លោកមិនខ្លាចការជីវិតដែលរស់នៅក៏លោកមិនត្រេកអរដែរឃើញណាយើងជាបតញ្ជនយើងភ័យខ្លាចនឹងសេចក្តីស្លាប់នឹងសេចក្តីអីយើងត្រូវព្រោះកិលេសនឹងឯងចិត្តមកញ៉ាំងចិត្តយើងឲ្យភ័យញាក់ផ្អើលឲ្យត្រេកអរព្រោះកិលេសដែររីឯព្រះអរហន្តអស់ហើយអត់មានភ័យម្ល៉េះស្មើធម្មតា សំបីតែញោមយកចង្ហាន់អីទៅប្រគេនលោកឆ្ងាញ់ក្តីមិនឆ្ងាញ់ក្តីញោមសួរថាឆានឲ្យសួរយ៉ាងណាទៅប្រគុណម្ចាស់មកហូបអាហារព្រះអង្គឆាន់ទៅមានឲ្យជារសឆ្ងាញ់អីពិសាទេឬមិនឆ្ងាញ់ទេលោកមិនដែលឆ្លើយថាឆ្ងាញ់មិនឆ្ងាញ់អីទេកាន់ឆ្លាតយ៉ាងពោញោមក្រិនតែល្មមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានរឿងឆ្ងាញ់មិនឆ្ងាញ់ក៏អត់និយាយទេ ព្រោះព្រះអរហន្តមហោបឯក៏លោកឆាន់បានមិនតែឆ្ងាញ់បានឆាន់បានមិនឆ្ងាញ់ក៏លោកឆាន់បានរបស់ដែលមហោបដែលក្រោតក្រៀនក៏លោកឆាន់បានតែមិនចឹងព្រះនិព្វានពេលពេលបានលោកថាលមុំតែញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានឆ្ងាញ់មិនឆ្ងាញ់លោកអត់ពោលនឹងគេហៅថាលោកកតរៈចិន ហើយលោកកតរៈចិនហ្នឹងលោកចេញរួចពីក្រមអិទ្ធិពលរបស់ដីទឹកភ្លើងខ្យល់ហើយណាញោមណាដីភ្លើងខ្យល់มันអាចមកតុបតែងលោកបានទៀតទេយើងនេះវានៅតែក្រមអិទ្ធិពលដីទឹកភ្លើងខ្យល់ខ្ញុំគេនេះស្លាប់ទៅកើនមកទៀតជាមនុស្សទៀតមានរូបដីទឹកភ្លើងខ្យល់ប្រគំទៀតនៅក្រមអិទ្ធិពលនោះតែព្រះអរហន្តអត់ទេលោករើរួចពីអតិពលរបស់ដីទឹកភ្លើងឈប់នៅ ក្រោមអាណានិគមរបស់ដីទឹកភ្លើងខ្យល់ទៀតហើយ ញញែកគិតមើលមកអញ្ញញែកមកទេវតាក្តីព្រំមានរូបក្តីព្រំអត់រូបក្តីលោកកតរៈចៈប្រំទៅណាណាខ្ញុំមិនទៅពីមនុស្សមនុស្សទាំងអស់មានទេវតាឯណាអើខ្ញុំយល់ទេឋានមនុស្សហ្នឹងគេឋានកណ្ដាលយ៉ាងនេះនៅកណ្ដាលគេលើយើង លើយើងមាន26ជាន់គិតពីទេវតាអីផងក្រោមយើងនរកប្រែតដេរិឆានអសរកាយពួកអបាយភូមិនៅក្រោមយើងយើងនេះកណ្ដាលសួរថាទេវតាប្អិនប្រព្រំនឹងអនរកប្រែតដេរិឆានទៅពីណាថាទៅពីមនុស្សនឹងឯងខ្ញុំណា ទៅពីមនោបើយើងវានៅ កណ្ដាលគេកាលណាយើងប្រព្រឹត្តល្អទៅកាន់សុគតិខាងលើកាលណាយើងកាយវាចាចាយើងប្រព្រឹត្តល្អទៅអមយភូមិហើយបងទៅពីមនុស្សទាំងអស់អត់មានទៅពីស្អីទេ នេះសូមឲ្យញញាតជ្រាបអំពីពុទ្ធសាសនានោះគឺមនុស្សទាំងអស់អាត្មាសម្ដែងប្រាប់ថាមនុស្សនឹងទាំងអស់ហើយពុទ្ធលោកថាមនុស្ស ទៅកើតទេវតាប្អិនមកព្រំអីអស់ទៅមនុស្សទៅកើតនរកប្រែតអីទៅពីមនុស្សបើអញ្ចឹងប្រាប់ផ្លូវទាំងពីរនេះដែរញោមញោមចូលចិត្តទៅខាងណាតែជ្រើសរើសខ្លួនឯងមិនណាអើអានឹងឯងមិនព្រមព្រះព្រមទេវតាណាមកឲ្យញោមទៅកើតទេវតាឲ្យញោមទៅកើតនរកប្រែតអត់ទេណាគឺមនុស្សនឹងឯងធ្វើខ្លួនឯង ឥឡូវផ្លូវប្រាប់ឲ្យអត់មានណាមកបញ្ជាជាធំលើយើងអត់មានទេហើយគេថាបើញោមចង់ទៅកាន់ឋានសួគ៌សុគតិលោកប្រាប់ផ្លូវណាប្រព្រឹត្តទៅក្នុងអរិយមគ្គណាកាបើសិនណាញោមអថាតែអញស្រឡាញ់ទៅខាងក្រោមធ្វើទៅប្រព្រឹត្តទៅអកសលអំពើទៅចរិតទៅតើហើយវាស្វ័យប្រវត្តិស្វ័យប្រវត្តិ មនុស្សណាជាអធិបតីធំលើខ្លួនឯងអត់មានអាណាមកបញ្ជាទេណាញោមណាដោយសារយើងមានបញ្ញាចេះដឹង ដែលណាណាស្រឡាញ់ទុគតិទីដែលទៀមមិនដែលមានទេប្រាថ្នាទៅទៅសេចក្តីសុខប៉ុន្តែបើយើងប្រាថ្នាទៅសុខប៉ុន្តែយើងមិនធ្វើអំពើល្អដែលកាយវាមាន ទៅមិនរួចអត់ទេត្រូវតែទៅកណ្ណាបាយភូមិមកហើយ នឹងពុទ្ធសាសនាតែខ្លួនយើងជាធំមានអធិបតេយ្យភាពខ្លួនឯងអត់មាននរណាមកបញ្ជាទេ អធិបតេយ្យភាពគឺយើងធ្វើការងារហ្នឹងខ្លួនយើងហ្នឹងឯងការងារល្អអាក្រក់គឺខ្លួនយើងហ្នឹងឯងតែយើងធ្វើការងារយើងចេញចាក់ទុករួចហើយញោមតែធៀបស្ដាប់ទេសនាយល់តើថាអត្តាហេអត្តណោនេថាខ្លួនទីពឹងខ្លួនអត់មានណាជាទីពឹងខ្លួនបានទេ ទីពឹងខ្លួនគឺទីពឹងកាយវាចាចិត្តរបស់យើងអាហ្នឹងរបស់យើងយកមកមកជីវិតអនណាណាមិនទីពឹងកាយវាចាចិត្តមកខ្ញុំគិតមើលមកសំបីតែញោមអង្គុយគិតមើលខ្លួនឯងពីត្រឹមស្ដាប់ធឿទេសនាចាស់ទៅក្រោយវិញពេលក្មេងមកនោះខ្ញុំគិតមើលមកស្អីដែលអ្នកណាជួយញោមកុំច្រឡំនឹងកិរិយាដែលសំក្រោះ មេដាមេដាកិនចិញ្ចឹមបីបាច់ថែរក្សាយើងកិរិយាសង្គ្រោះឲ្យតែយើងរស់រានមានជីវិតថាធំទេរីអ្វីដតៃនោះលោកអត់ជួយយើងបានទេ ដែលម៉ែឪណាចង់ឲ្យកូនក្រមម៉ែឪមិនអាចឲ្យកូននឹងទៅជាសេដ្ឋីទៅ ជាកាបដីបាន ទេអត់មានឲ្យកូនទៅបានទេអ្វីទាំងអស់នោះគឺកូនធ្វើខ្លួនឯងទេខ្ញុំកុំច្រឡំនឹងកិរិយាសង្គ្រោះ ឧទាហរណ៍កញ្ចឹមបីបាច់ថែរក្សាញោមបានចម្រើនថិតធំរូបលឺហើយឲ្យកូនទៅសាលារៀនអាហ្នឹងក៏ជួយជួយរែងសង្គ្រោះយើងឲ្យទៅកន្លែងរោងរៀនទីដែលរៀនទៅដល់សាលាអាលោកគ្រូអ្នកគ្រូប្រាប់ទ្រឹស្ដីអសរឲ្យក្បួនច្បាប់ទាំងអស់គេជួយសង្គ្រោះឲ្យប្រាប់ទ្រឹស្ដីតែខ្លួនយើងត្រូវស្ដាប់បើខ្លួនយើងមិនស្ដាប់មិនចង់មិនចាំមិនត្រេះមិនរីក វាគ្មានទៅចេះដឹងអីទេអាដែលយើងស្ដាប់យើងត្រង់ត្រាប់ចេះអាហ្នឹងជាទូកម្មហ្នឹងអាហ្នឹងជាទូការងារដែលយើងត្រូវធ្វើហ្នឹងអើបើម៉ែជូនទៅដាក់សាលាកូនអត់ទៅរវល់លោកគ្រូនិយាយថាមិនរវល់តែនិយាយគ្នាលេងចុចទូរស័ព្ទឯណាទៅចេះទៅណាហ្នឹងណាចង់ចាប់គឺនៅលើយើងទាំងអស់បានបុរាណទៅចេះពីរៀនមានពីរោអារៀនហ្នឹងជាទូកម្មទូការងារអារោងជាទូកម្ម អត់មានអីទេមានតែប៉ុណ្្នឹងឯជីវិត មនុស្សលោកនៅលើពិភពលោកឈប់ទៅសុំណានាទៀតសុំអត់បានទេណាណាបញ្ជាក់ច្បាស់លឿនប្រាប់ឯណាញោមណាបើថាសង្ស័យអីទៅតវ៉ាគ្នានៅវត្តបូស៊ីមរៀបទៀតតែចឹងនឹងពុទ្ធសាសនាហើយបងពុទ្ធពុទ្ធ ពុទ្ធសាសនាអត់មានពិបាកអីទេញោមប្រពុតអត់ទៀមទាយកអីពីញោមទេគេទៀមទាឲ្យធ្វើសេចក្តីល្អសិក្សានៅព្រះធម៌ហ្នឹងហើយជីវិតរបស់មនុស្សត្រូវមានព្រះធម៌ត្រូវមានព្រះធម៌បានបានសោះឥឡូវនិយាយពាក្យធម៌មួយចំក្រោយទៀតចំបញ្ចប់និយាយបញ្យល់ពីធម៌ព្រះធម៌84000ពើលោកយកមករៀបមកមាន3កម្ពីរ វិន័យប្រសូនអភិធម្មឬក៏សិលសមាធិបញ្ញានឹងគេរុញច្បាច់បញ្ចូលគ្នាទៀតសិលសមាធិបញ្ញាបញ្ចូលមកនៅតែពីរទេនៅតែធម៌និងវិន័យឃើញទេនៅតែពីរអ្នកពិភពលោកគេថាសិលធម៌សង្ហៃពិភពលោកគេត្រូវការសិលធម៌ដែរសិលធម៌គឺធម៌វិន័យហ្នឹងឯងសិលគឺមិនធ្វើអំពើអាក្រក់ដោយកាយវាចា ធ្វើគឺសេចក្តីល្អដែលធ្វើដោយកាយវាចាចិនអាហ្នឹងធ្វើវិន័យសិលធម៌ប៉ុណ្ណឹងគេច្បាច់ធ្វើវិន័យនោះបញ្ចូលនេះទៀតនៅពាក្យធម៌មួយម៉ាត់ទេពាក្យថាព្រះធម៌មួយម៉ាត់នេះគឺព្រះធម៌84000ធម្មកណ្ដាលបើគេសរុបមកនៅពាក្យធម៌មួយម៉ាត់ធម៌ហ្នឹងជាភាសាសំស្ក្រឹតបាលីថាធម្មៈ ហើយប្រែពាក្យធ្វើមកជាខ្មែរថាសុភាវៈដែលត្រោត្រង់សត្វលោកមិនអោយធ្លាក់ចុះទៅកាន់ទុគតិអបាយភូមិនឹងព្រួយមកនៅប៉ុណ្ណឹងឯណាមួយម៉ាត់ប៉ុណ្ណឹងទៅធ្វើហ្នឹងបានតែជីវិតរបស់ញោមត្រូវមានធ្វើបើមួយជីវិតមិនមានធ្វើអត់បានសុខទេជីវិតហ្នឹងបងនឹងសំយញាជាអព្រះធัวកាលណាយើងសិក្សាទៅមាន បញ្ញាយល់ដឹងខុសត្រូវទាំងអស់ បានព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាប្រាជ្ញានឹងប្រសើរអ្នកបញ្ញានឹងប្រសើរដូចជាព្រះច័ន្ទដែល ប្រសើរជាងផ្កាយទាំងឡាយនៅលើមេឃហ្នឹងណាបញ្ញា បានលោកប្រាប់ថាសិលក្តីសិរីក្តីធ្វើរបស់សពរោះក្តីរមែងទៅតាមបុគ្គលមានបញ្ញា បើបុគ្គលនឹងមិនមានបញ្ញាសិលក៏មិនកើតមានដល់បុគ្គលនោះសេរីសួស្តីក៏មិនកើតមានដល់បុគ្គលនោះធ្វើរបស់សពរក៏មិនមានទេសិលគឺសេចក្តីល្អកាលណាញោមមានបញ្ញាទៅឃើញថាការដែលទ្រុសសិលនាំឲ្យមានផលវិបាកអាក្រក់បើអញ្ចឹងមិនធ្វើតែរសាឲ្យស្អាតកាយវិជ្ជាចិត្តហ្នឹងដោយសារបញ្ញាហ្នឹងវិសេរី ធ្វើជីវិតរបស់ញោមឲ្យមានសិរីសួស្តីជោគជ័យមង្គលសេចក្តីសុខនៃជីវិតមនុស្សនោះក៏ប្រុសបញ្ញាដែរបើគ្មានបញ្ញាញោមទៅរកទ្រព្យសម្បត្តិមិនបានសាប់ជីវិតមនុស្សយើងទូទៅបានសេចក្តីសុខព្រោះទ្រព្យសម្បត្តិនឹងឯងដែលធ្វើឲ្យជីវិតយើងមានសិរីសួស្តីសុភមង្គលណាស់អីបើខ្ញុំមានបញ្ញាទៅទៅត្រោត្រង់ស្ដាប់ធ្វើប្រពុតមិនបានធ្វើសពបរោះ ពុទ្ធជាសពបរោះធ្វើដែលព្រះអង្គសម្ដែងអីជាធ្វើរបស់សពបរោះខ្ញុំមានបញ្ញាអត់ទទួលយកបានទេអត់កើតមានទេឃើញបញ្ញានឹងជាធំនេះសេរីសុស្ដីកើតមានអញ្ញញាតបានបញ្ញាជាគ្រឿងសំខាន់បំផុតនៅលើโลกនេះត្រូវសំសំបញ្ញានឹងជាពុទ្ធវាទរបស់ព្រះសម្មាសម្ពុទ្ធក្នុងសិលសមាធិបញ្ញាសិលលំអទី1របស់មនុស្ស សមាធិលំអទី2របស់មនុស្សបញ្ញាលំអទី3មកលំអដាច់គេគ្មាន អីលំអជាងបញ្ញាទេនេះមែនប្រាញោមចេញរួចចាក់ទុកបាន ក្នុងមនុស្សនឹងចេញចាក់លូព្រោះបញ្ញាបើអញ្ចឹងញោមត្រូវសន្សំបញ្ញាណាញោមណាបើជាអវាទរបស់ព្រះសម្មាសម្ពុទ្ធអាត្មាសម្ដែងធឿថ្ងៃណាក៏មានការចម្លែកផ្លែកណា តិចញោមញាកន្លែងខ្លះមិនដែលឮទេការដែលមិនដែលឮជាងការក៏មានផលវិបាកដល់អាត្មាអ្នកសំដែងដែលញោមអត់ចូលចិត្តទេស្អប់ឯងទៅលទ្ធបន់ស្រន់ពួងសួងប្រាប់ឯងថាសុំគេមិនដែលបានទេមិនដំណោះចិត្តញោមអត់ចូលចិត្តបាទចូលហើយហ៎ អើចាស់ចាស់មានញោមមកពីភ្នំពេញ នេះចាស់ប៉ុណ្ណឹងឯងមកភ្នំពេញមកស្អីមកម៉ាឡានមកដល់មកថ្វាយអង្គមអាត្មាវត្តបូនហ្នឹងដែរអូយំណាសូមអរគុណនឹងព្រះមហាកើតមកពូជអ្នកកាន់ពុទ្ធសាសនាតាំងពីជ្រុនតាប៉អត់យល់អីដេញទួយទេហ្នឹងឯងទើបស្ដាប់ធ្វើទេសនាព្រះមហាទៅយល់ ថាផ្លូវឈប់សែនព្រីមណាសែនព្រីមក៏ឈប់ស្រោចទឹកក៏ឈប់តែម៉ែងពោឯទៅលឺនរណាស្រោចទឹកប្រកែកាត់តរដល់ឈប់ថាបានស្រានសំគេក៏ឈប់សំហើយតែបោះដៃក៏លែងចង់ស្ងៃពពីនេះតែមានប៉ុនខ្មោចទៅជួយខ្មោចគេចង់បោះក៏ហមគេថាក៏អត់ចង់នេះគេសុំចង់គេថាតែអត់ចង់ទេឈប់ចង់ឈប់អស់យកឈប់ទាំងអស់លីញោម ថាសែនក៏ឈប់បន់ស្រន់ក៏ឈប់រួចក៏អចង់បោះចង់ឲ្យឈប់ទាំងអស់បាទសូមគាត់ប្រាប់តែយល់ច្បាស់ថាដឹងចឹងទៅគាត់ថាមានខ្វល់ទាំងអីមានខ្វល់អីក៏ស្រួលងាយមួយខំសម្អាតកាយវាចាចិត្តរបស់ខ្លួនឲ្យស្អាតទាំងអស់គ្នាបើនឹងសំយល់ញាចាឥឡូវ ចប់ធ្វើទេសនាហើយមុនចប់ធ្វើទេសនាគេថានិគមអវ័យឆ្នាំលើកមេតិកាធ្វើឲ្យត្រូវសំដែងហ្នឹងមកជំរាបញោមសាថ្មីទៀតហើយដោយពិធីបន់7ថ្ងៃ49ថ្ងៃ100ថ្ងៃនេះជាពជាប្រពៃណីរបស់ចិនដែរណានឹងត្រូវដឹងយ៉ាងធ្វើក៏ធ្វើចោលអត់អីទេប៉ុន្តែដឹងថានឹងចិន ខ្មែរយើងធ្វើមកខួមអានឹងមួយថាពុទ្ធសាសនាជាសាសនា ដែលតាកតងទៅនឹងមនុស្សរស់ទេមិនមែនតាកតងនឹងខ្មោចទេអត្តទេទេអានឹងត្រូវដឹងមួយទៀតបាទហើយពុទ្ធសាសនាជាសាសនាដែលបង្រៀនមនុស្សឲ្យធ្វើការទេ ធ្វើការដោយ កាយវាចាចិនអូ អាអ្នកប្រាជ្ញលោកថាពាក្យថាអំពើកើតពីការធ្វើបល័យហៅកម្មព្រះពុទ្ធប្រាប់ថាឲ្យសត្វចងចាំសុខទុក្ខសំទមកើតពីអំពើណាសេចក្តីសុខទុក្ខរបស់ខ្ញុំកើតតែពីអំពើរបស់ខ្ញុំទៅអានឹងចាអារិទ្ធិអបន្តទៀតពុទ្ធសាសនាមិនមែនជាសាសនាបន់ស្រន់បួងសួងទេសាសនាធ្វើការទេបើអញ្ចឹងអាសមគេឈប់ជប់សម រួចព្រះពុទ្ធសាសនាអានេះជាសាសនាដែលប្រកែជាងទេវតាប្រអិនប្រព្រំមនុស្សប្រកែជាងទេវតាប្រអិនប្រព្រំព្រះពុទ្ធលោកប្រាប់បើគ្មានមនុស្សធ្វើល្អទេវតាប្រអិនប្រព្រំក៏មិនមានទេណាញោមយើងឋានកណ្ដាលទេវតាប្រអិនព្រមទៅពីមនុស្សធ្វើល្អនរកប្រែតដូចចាំទៅពីមនុស្សធ្វើអាក្រក់សារៈជាតិទៅទៅពីមនុស្សទៅទាំងអស់ហ្នឹងឯងញោមគិតអាហ្នឹង សូមឲ្យចាំបើប៉ុណ្ណឹងខ្ញុំចាំជាពុទ្ធិកាដែលព្រះសម្មាសម្ពុទ្ធលោកត្រង់សម្ដែងអញ្ចឹងធ្វើទេសនាក្នុងឱកាសនេះក៏ល្មមហើយសូមញោមចប់អាយ